they make សេវាកម្មឬក៏អាជីវកម្មរបស់បងប្អូនឬក៏ផលិតផលរបស់បងប្អូនតែបើអត់ស្តង់ដារអត់ចំគោលដៅអាជីវកម្មរបស់បងប្អូន Facebook នឹងមិនអាចបញ្ជូននៅទិន្នន័យនៅអាជីវកម្មឬក៏សេវាកម្មបងប្អូនទៅដល់ដៃអតិថិជនដែលទិញពិតប្រាកដឡើយចា៎អញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចង់បាននៅផេកស្តង់ដាអ្នកតំណងមកខាងនាងខ្ញុំឬក៏ឆានមកផេករបស់នាងខ្ញុំគឺនាងខ្ញុំមានសេវាកម្មក្នុងការដែលធ្វើផេកស្តង់ដា 啊！妈。 បងប្អូនពិបាកដើររកកន្លែងសិក្សាកន្លែងដែលបងប្អូនអភិវឌ្ឍខ្លួនឯងទៅរកភាពជោគជ័យក្នុងការដែលបងប្អូនធ្វើអាជីវកម្មនៅលើโลกអនឡាញបងប្អូន អាចសម្រេចចិត្តចូលមកនៅក្នុងគម្រោងបច្ចេកស្ថិរបស់យើងគឺមានបង្រៀនគ្រប់វគ្គគ្រប់ខុសក្នុងការដឹកដៃបងប្អូនឲ្យទៅរក ភាពជោគជ័យហើយជាពិសេសគឺគម្រោងបច្ចេកស្ថិរបស់យើងចំណាយត្រឹមតែ575ដុល្លារបងប្អូនអាចចូលជាម្ចាស់ភាគហ៊ុនបងប្អូនអាចសាង brand ខ្លួនឯងមានចំណូល11ផ្លូវ coaching តែខុសទី1បង្រៀនអំពី digital millionaire បង្កើតប្រាក់លានខុស